អឺអូខេសួស្ដីទាំងអស់គ្នាហ្នឹងហើយអឺតាមពិតខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលដឹងហើយមួយរយៈក្រោយនេះ i team sunny ចាប់ដើមធ្លាក់ថ្លៃរៀងខ្លាំងហើយវាធ្វើឲ្យ player មួយចំនួនហ្នឹងក៏អឺរឿងបាត់បង់ដែរដោយសារមានអ្នកខ្លះគាត់ចេះអឺ cheat ឬក៏យើងថា copy item ណាហ្នឹងហើយដើម្បីទទួលបាន item ដែលធូរធូរ ថ្ងៃនេះខ្ញុំបង្ហាញត្រួសត្រាសតាក់ទងនឹងរបៀបនៃការដូរ item sunny ថាហេតុអីបាទជាតម្លៃ item sunny វាថ្លៃអឺខ្ញុំមាន item ទាំងអស់វានេះប្រហែលជាប្រមាណដុំដែរហើយខ្ញុំជឿថាអ្នកទាំងអស់នេះប្រហែលជាបានដឹងហើយពួក item នេះគេហៅថា Christmas gift card តែជាទូទៅយើងតែងតែហៅថា Christmas card ណាហ្នឹងហើយយើងហៅកាត់ទេហើយកាតមួយនេះគឺយើងសម្រាប់ដូរ event ឬក៏ថា event ចាស់ណានៅក្នុងសបរបស់ JX2 យើងហើយនៅពេលដែលយើងដូរវានឹងធ្វើការ random random ហ្នឹងវាអាច random ចូលជាអាចចែកនេះចែកកសែងនេះខ្ញុំអាចចែកកសែងតែសេរីចាស់ឯងគេហៅដូចជាមាត់វាងអញ្ចឹងទៅអាចែកនេះគឺចែកចុចឈាមដែលមានរូបទេវតាបាច់ឈាមពីលើអញ្ចឹងណាប៉ុន្តែគាត់ថាចែកប្រភេទនេះ GM បានបិទ function វាបាត់ហើយអត់ឲ្យយើងប្រើប្រាស់ការទេអញ្ចឹងពេលបច្ចុប្បន្នគឺចែកមួយនេះគឺมันមានប្រយោជន៍អីទេហ្នឹងហើយប៉ុន្តែ កន្លែងដែលវាល្អគឺយើងអាចវាយកវាទៅដូចជា point សានលីបានណាអញ្ចឹងធ្វើមិនដើម្បីបានចែកអស់ហ្នឹងខ្ញុំចុចមើលមើលអញ្ចឹងចុចលើ NPC នៅពេលជីងនេះវានឹងមានរូបកដោបែបនេះអញ្ចឹងចុចលើវាមកនេះវាលោតវានឹងលោតរហូតអញ្ចឹងណានេះខ្ញុំនឹងបើកមកសອບឲ្យអ្នកទាំងអស់គ្នាមើលហើយឲ្យអ្នកទាំងអស់គ្នាដឹងថាអូខេតាហ្នឹងវា បើកមកវារឹងប្រមាណអីខ្លះ ពេលរ៉ែនដុំបានអាចធីមល្អល្អដែរខ្ញុំថាវាអាចលោតចូល TG លោតចូលដែរវាធ្វើឲ្យតម្លៃ TG រៀងធូរថ្លៃណាហើយអ្នកតែគាត់បើកច្រើនភាគច្រើនគឺគាត់តែងតែប្រើកម្មវិធី WPE Pro និង TV Auto ហ្នឹងហើយ WPE ហ្នឹងគឺគេប្រើសម្រាប់បើកពណ៌អស់នេះនេះហើយរបៀបនៃការធ្វើបើកពណ៌នេះ Auto យើងអាចចូលទៅមើលឆានែល YouTube ខ្ញុំណាហ្នឹងហើយរបៀបដូរ point ពីណាសອບហ្នឹងឯងគេធ្វើបែបហ្នឹង អញ្ចឹងខ្ញុំដូរពេញមកសອບសិនតែខ្ញុំបើកមើលថាអូខេយើងបើកទៅវា random ចូលអីខ្លះអញ្ចឹងណាអស់ហើយអឺខ្ញុំមិនមិនមិននេះអូខ្ញុំអត់កាតអត់ទេខ្ញុំអត់កាតសោះប៉ុណ្្នឹងទេអូខេបន្តមកទៀតអឺ TV Auto ខ្ញុំប្រើដើម្បីធ្វើការលក់ item ទេត្រង់ទៅនេះលក់ itemតែខ្ញុំអត់ចង់បានណា ឥឡូវខ្ញុំសុំបិទសិនអូខេខ្ញុំចុចបើកមកនេះវាណាចាយមើលបានណាអូខេលោតមកបានអីគេមិញអឺនេះបានចែកនេះមួយមិញណានេះឃើញទេវា random បានចែកប្រភេទអស់ហ្នឹងបានមួយទៀតដែរហេនេះបាន file man file man អឺ បុក file មិនវារត់ចូលទៅក្នុង hero ខ្ញុំមិញណាអូខេហើយជាចូលបុក file មិនទេមែននេះបាន soul s វាវា random បានជាក្តាន់ខ្ញុំចង់ឲ្យលឿនតិចតើណាកុំឲ្យវាយឺតពេកបានក្តាន់ទៀតហើយអឺ TG វា random ចូល TG ជួនកាលវាក៏ចូលនឹងបានចែកសរសៃមួយទៀតដែរឃើញទេនេះ ខ្ញុំសុំបើកឲ្យលឿនបន្តិចខ្ញុំនឹងទៅបញ្ចូលបន្តទៀតអូខេប្រាប់ប្រាប់ប្រាប់ប្រាប់ប្រាប់ប្រាប់អូខេឥឡូវខ្ញុំបើកអស់ហើយខ្ញុំបើកអស់ហើយអញ្ចឹងវាបានពណ៌នេះពណ៌នេះពណ៌នេះពណ៌នេះហើយក៏មានជាប្រភេទ emerald ដែរ emerald យើងអាចបើកមើលបានអូខេវា random ចូលចែកបែបនេះណាវាស៊ីសងលើវា random ទេហើយបន្ទាប់ពីគេបើកបានពួកអស់នឹងរួច គេទៅក្រុងមួយនេះគឺក្រុងសៀងយ៉ាងមកជួប NPC មួយនេះ ដែល NPC មួយហ្នឹងគឺយើងសម្រាប់ដូរ point point silo កំប៉ុងហ្នឹងហើយអឺវីដេអូនេះខ្ញុំមិនដឹងតែគិតខុសគិតត្រូវទេតែចេញវីដេអូនេះដោយសារបើសិនករណីចេញបើជាអមដឹងបើសិនករណីបិទកន្លែង point silver កំប៉ុងអញ្ចឹងសានីគឺចាប់ផ្ដើមធ្វើលេងកើតហើយសានីហ្នឹងហើយហើយអ្នកដែល farm PVP ក៏រៀងវេទនាដែរតែជាទូទៅអ្នកដែលចង់បាន point វាគឺយើង farm farm PVP ណាឥឡូ w យើងមកដល់ក្រុងនេះហើយយើងជួប NPC មួយនេះមកលើនេះ ហើយយើងធ្វើការដូរអញ្ចឹងខ្ញុំបញ្ជាក់តិចណាអឺ TG យើងអាចដូរបាន10800 silver កផងណា ground token បាន2700ទេតិចជាងគេហើយចែកសម្រាប់ repair អាច repair ដោយអាចចែកនឹង repair បានទាំងប្រុសស្រីបានតែ3000ទេហើយអា moon goddess នេះអាចចែកកសែងមិញនោះពណ៌ស្វាយនេះចុចកាត់អានេះយើងអាចដូរបាន10000 sun ring នេះអាចចែកចុច0 ចុចទៅចេញចេញព្រួញណាដូច Jet Action Dragon ណាហ្នឹងហើយដូច Jet Action Dragon បានចំនួន2000 20000ហើយនឹង Brilliant Star នេះដឹងហើយ Jet នេះគឺយើងអាចចុចបាន20000ដូចគ្នាណាតែឥឡូវយើងមានតែ Jet Moon នេះទេយើងចុចដូរមកសំដោះនេះសិនអូននេះពេលយើងដូរវាបាត់ហើយនេះទេខ្ញុំមកដូរ TG ទេថា TG MC ធ្លាក់តែមួយគ្រាប់ចឹងខ្ញុំមកដូរទេ ទៀតមករៀង server តិចអ្នកនរអើយអានទៀតហើយអូខេអញ្ចឹងនេះយើងដូរចឹងរហូតមកអ្នកនរនេះដូរដូររហូតដល់វាអស់មកយើងមើលនឹង error មានអត់បើអត់មានទេអូខេអញ្ចឹងយើង stop វាសិនទៅអូតាមពិតមិញខ្ញុំបើកប្រអប់ error មិញមិនមែនបានចែកចែកកសែងមិញទេណាបើកបានចែក error ប៉ុន្តែដោយសារវានៅក្នុង hero ខ្ញុំវាលោតចេញមកក្រៅអញ្ចឹងណា វាឆ្ងល់មិនចែកនឹងបើកបាននេះចឹងយើងដាក់កាត់ level ចូលមកអ្នកនរនេះដាក់កាត់ level ចូលមកហើយទាញនេះឡើងលើមកវាគួរតែគ្រប់ណាវាគួរតែគ្រប់នេះចឹងណាដល់មកទៀតយើងមកឆែកមើលអូខេយើងដូរយកសាមនីមកហើយនេះស្លួរកំប៉ុងនេះអញ្ចឹងវានឹងប្រាប់យើងហើយនេះផនយើងពេលបច្ចុប្បន្នមានប៉ុណ្្នឹងណាអញ្ចឹងយើងមកឆែកមើលមើលតើសອບនឹងយើងអាចដូរបាននេះគេអូខេអញ្ចឹងយើងត្រូវការចែក នេះអ្នកទាំងអស់គ្នាមើលបានណាអញ្ចឹង silver កំប៉ុងវាយើងដូរអាចែកកសែងនេះវាបានជា silver កំប៉ុងអញ្ចឹងយក silver កំប៉ុងនេះមកដូរជាសាន់នីណាអញ្ចឹងនៅពេលដែលយើងពាក់សាន់នីចូលក្នុង hero គឺយើងពាក់លើហ្នឹងហើយដល់មកទៀតយើងដាក់រមកចែកសាន់នីមួយណានេះ AGI ដល់បើ click លើវាហាច់ឃើញបានទេនេះនឹងចែកសាន់នីហើយឃើញទេនេះអញ្ចឹង hero នេះគឺនៅខ្វះតែចែក strength មួយទៀតទេ គឺអាចមកសិតបានវាហើយណា អញ្ចឹងនេះគឺជារបៀបនៃការដូរណាហើយចំពោះការបើកអូលសបអីហើយចំពោះការបើកអូលសបអីអ្នកទាំងអស់គ្នាអាចទៅមើលវីដេអូចាស់ចាស់បានណាហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូនេះមានប៉ុណ្្នឹងណាអូខេអរគុណបាយបាយ